អឺខ្ញុំបកករណាផងជួបបដិជគុណយូរហើយដើម្បីបានសួរនៅសំណួរខ្លីទេហើយវាតកតងទៅនឹងបច្ចុប្បន្នភាពរបស់ខ្មែរយើងបច្ចុប្បន្នណាបដិជគុណអឺពាក្យដែលថាពីចូលរងាប់ដោយកុំចងពីក្នុងបច្ចុប្បន្នភាពខ្មែរយើងសពថ្ងៃនេះតើ កូនខ្មែរ ពុទ្ធបរិស័ទទាំងអស់គួរត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យដើរតាមផ្លូវត្រូវតាមពាក្យដែល ប្រពុតដែលមានពុទ្ធកាថាពារងាប់ដោយគុំចងពាដូច្នេះសូមបដិគុណបកស្រាយហើយដើម្បីឲ្យកូនខ្មែររើសយកផ្លូវមួយណាដើម្បីដើរឲ្យត្រូវពេលណា ដែលយើងត្រូវអត់ឱនពេលណាដែលយើងត្រូវមិនអត់ឱន ពាក្យខ្លះគេថាដោយសារតែយើងគោរពតាមពុទ្ធសាសនាខ្លាំងពេកធ្វើឲ្យខ្មែរយើងហ្នឹងពេលណាប្រអោនមិនទួនទៅលើគេអអត់អោនទៅលើគេធ្វើឲ្យគេនឹងចិត្តតែធ្វើអំពើអាក្រក់មកលើយើងដូច្នេះសូមតិចគុណជួយបកស្រាយឲ្យដើម្បីឲ្យពុទ្ធបរិស័ទយើង ជាពិសេសកូនខ្មែរនៅបច្ចុប្បន្ននេះទៅធ្វើយ៉ាងម៉េចដើម្បីដើរឲ្យមានចំនៅផ្លូវល្អ សូមអរគុណបាទអានេះជាបញ្ហាដែលកើតក្នុងស្រុកយើងដោយយល់ថាជាងការមកពីកាន់ពុទ្ធសាសនាចិត្តមានខន្តីចិត្តអត់អោននឹងយល់ដីអស់អាលីង It's misunderstanding នៅក្នុងការឧបមាមួយរបស់ពុទ្ធណាប្រៀបនៅក្នុងធម្មវិន័យនេះដូចមហាសមុទ្រ ត្រង់ចំណុចមួយព្រះអង្គសម្ដែងថាមហាសមុទ្រមិនរក្សាសាកសពទេកាលណាមនុស្សស្លាប់នៅក្នុង សមុទ្ររលកតែងទៅបក់ទៅដាក់លើច្រាំងយ៉ាងណាមិញនៅក្នុង ធម្មវិន័យនេះមិនរក្សាមនុស្សអាក្រក់ទេយល់ទេមនុស្សអាក្រក់រួម ទាំងពិខុសង្ឃអ្នកប្រព្រឹត្តអាក្រក់តាខុសមិនអាចនៅក្នុងសង្គមសង្ឃបានទេដូចជាធ្វើកម្មជាមួយគ្នាអញ្ចឹង បើភិក្ខុណាមួយ មិនមានសេចក្តីបរិសុទ្ធទេ សង្ឃមិនអាចឲ្យធ្វើកម្មជាមួយគ្នាបានទេទល់តែសម្អាតឲ្យស្អាតដូច្នេះការសម្អាត សង្គមមួយឲ្យស្អាតគឺជាកតបកិច្ចដែលយើងត្រូវធ្វើមិននឹងអត់អោនមិនអត់អោនទេវិន័យដែលច្រើនបំផុតគឺអ្នកបួសហ្នឹងហើយនៅក្នុងពុទ្ធសាសនាគឺត្រូវមានការក្រឹកក្រមអញ្ចឹងការធ្វើតាមការក្រឹកក្រមគឺជាភាពមើងម៉ាត់មិនមែនកាចមិនមែនសាហាវប៉ុន្តែជាភាពមើងម៉ាត់នៅក្នុងការងារ ដូចជាការអត់ធន់អញ្ចឹងមនុស្សនិយាយតតគ្នាហើយច្រឡំថាខន្តីសេចក្តីអត់ធន់ធ្វើឲ្យមនុស្សខ្សោយណូមនុស្សខ្លាំងបំផុតទៅប្រសាធัวខន្តីបានឧទាហរណ៍គេចង់ចុចយើងឲ្យក្តៅដើម្បីអីគេញុះយើងឲ្យយើងវាយទេកាលណាយើងវាយគេយើងមានទោសណាអញ្ចឹងពាក្យថាអត់ធន់មិនមែនខ្លាចតែឯងទេទី1 calm down ប៉ុន្តែมันអនុញ្ញាតឲ្យអ្នកឯងធ្វើតាមចិត្តទេ ឃើញទេត្រូវរកវិធីដោះស្រាយណាមួយឈ្នះអ្នកឯងហើយស្របច្បាប់ទៀតនេះភាពអត់ធន់គឺអញ្ចឹងឧទាហរណ៍ដូចជាអឺស្អីដែលឆ្លាតមហោសតមហោសតនៅពេល ដែលតបសត្រូវពាត់ជុំចិត្តនឹងអតីតកាលរបស់ប្រពុតគេគេអត់ហ៊ានចូលទេទៅក្នុងព្រៃហ្នឹងខ្លាចគ្រោះថ្នាក់ហើយលោកនៅក្នុងព្រៃហ្នឹងអញ្ចឹងគេពាត់ផ្ដាច់ស្បៀង ហើយគេនាំគ្នាស្រែកជេរអាដើក្នុងស្នោកអាកំសាកអានេះអានោះគេជេរនឹងគឺជេរដើម្បីឲ្យព្រះមហោសថក្តៅហើយចេញមកតែចេញមកងាប់ព្រះមហោសថ calm down មើលស្ថានភាពសិន ពាក្យតអត់ធន់មិនមែនខ្លាចទេទេណាគឺទប់ភាពកញ្ជ្រោលរបស់យើង ដើម្បីបើកភ្នែកបញ្ញាឲ្យឲ្យលើសពីអាភ្នែកធម្មតានេះ អញ្ចឹងនៅក្នុងនឹងវាមានខន្តីសេចក្តីអត់ធន់គូជាមួយនឹងបញ្ញាដើម្បីចេញពីកន្លែងនឹងបានលោកអយសាបញ្ជូនមកនៅតែចរចាចរចាចរចាប៉ុន្តែកម្លាំងខាងក្នុងជីកអង្គមុងដើម្បីជញ្ជូនកូនតបចេញពីនឹងនេះជាលក្ខណៈខន្តីគឺធន់ជាមួយនឹងចិត្តច្រឡោតទេដើម្បីមើលស្ថានភាពថាតើដោះស្រាយវិធីណាដើម្បីកុំឲ្យគ្រោះថ្នាក់ បើយើងយល់ពីភាពខន្តីបានណាញាតិញោមសង្គមខ្មែរយើងឈប់ឈប់មើលគ្នា ដោយការខឹងស្អប់ហើយនាំគ្នាអង្គុយគ្នានិយាយគ្នាវិញហ្នឹងអញ្ចឹងបានខ្មែរថាស្រឡាញ់លោកកែមលីកុំស្រឡាញ់មួយផ្លេតស្រឡាញ់ជានិច្ចការងារត្រូវទៅមុខជានិច្ចកម្មវិធីធំយើងធ្វើប៉ុន្តែកម្មវិធីតូចតូចជួបគ្នាត្រូវនិយាយគ្នាតទៅជានិច្ចនេះគឺជាភាពអត់ធន់ថាតដាក់ទិសដៅត្រូវអត់ឈប់ទេទៅទៀតនេះឯង អ្នកដើរតាមពុទ្ធមិនដែលបរាជ័យទេដូចមហាធម្មគិន្ធីយើងគាត់បដិវត្តប្រទេសគាត់ដោយសារយោធោអហិង្សាសកម្មអហិង្សាប៉ុន្តែសកម្មយើងវាយល់អធោនឹងមិនដល់អហិង្សាព្រមមកគេទៅអឺធ្វើមិនទេកើតមកងាប់ No not like that ខូចធោពុទ្ធអស់ហើយលោដល់យើងនិយាយតែចាញ់ជាព្រះឈ្នះជាមេយូខ្សោយអស់លីងខ្សោយអស់លីងហ្មងក្នុងពុទ្ធជាយមង្គលពុទ្ធឈ្នះរហូត 8គៀថាពុទ្ធឈ្នះរហូតឈ្នះមាឈ្នះណាឡាគិរីប៉ុន្តែឈ្នះសុទ្ធតែដោយគោលការណ៍ច្បាស់លាស់ដោយមេត្តាដោយខន្តីដោយសេចក្តីព្យាយាមឃើញទេដោយសេចក្តីល្អឈ្នះហើយជាគំរូទៀតឈ្នះមិនមានកំហុសដូចមហាធម៌គិន្ធីយើងគាត់ដាក់ប្រធានបទមួយថាអហិង្សាសកម្មហើយគាត់យល់ច្បាស់ណាស់ថាធម៌អហិង្សានេះអាចឈ្នះអាវុធបាន ព្រោះអ្នកដែលគេកាន់អំណាចគេចង់ឲ្យតែយើងខុសឯងគេចុចចុចចុចចុចឲ្យយើងខុសឲ្យយើងប្រើដៃជើងឲ្យយើងគប់កវែងគេចាប់ដាក់គប់ស្រួលទេហ្នឹងហើយមិត្តខ្ញុំទៅមើលប្រវត្តិមហាមកិនទីដែលគាត់បដិវត្តដេញតបអង់គ្លេស100000នាក់ចេញពីប្រទេសឥណ្ឌាដោយធោអហិង្សាប៉ុន្តែមិនមែនស្ងៀមទេណាអហិង្សាប៉ុន្តែសកម្មជានិច្ចពយលប្រជាជនទល់រយល់ស្រុកយើងអញ្ចឹងបើយើងមិនពយលប្រជាជនឲ្យរឹងទេណា ពីណាក៏ជួយអត់បានដែររាល់ថ្ងៃស្មាថាមិនបាច់គេច្បាំងទេតែគេមិនទៅចិត្តគេឈប់ដឹកកន្ទឹមដឹកសក្តិឲ្យស៊ីហ្នឹងក៏ងាប់ដែរឈប់ដាំអស់លីងហើយអញ្ចឹងហើយបាទស្មាប្រកាសសមាគមមួយស្មាតាមរយៈធម្មកថាហ្នឹងស្មាចង់ពន្យល់ប្រជាជនឲ្យងើបរឿងហ្នឹងអត់មានទៅច្បាំងជាមួយនរណាទេច្បាំងមួយកពះខ្លួនឯងញ៉េសម័យពីពួកពីមុនអាត្មាសរសេរពាក្យថា ស្លាប់ព្រោះអត់ឃ្លាន សម័យនេះស្លាប់ព្រោះតែស៊ីហើយអត់ដាំខ្លួនឯងស៊ីអើអោមួយយ៉ាងទៀតអាត្មាប្រើពាក្យថាពីមុនគេហៅថាសង្គ្រាមផ្ទៃក្នុងឥឡូវនេះសង្គ្រាមក្នុងផ្ទៃហ្នឹងហ្នឹងហើយគ្រប់យ៉ាងគ្រប់យ៉ាងអញ្ចឹងបានអាត្មាទៅសំដែងនៅខេត្តកំពង់ធំអាត្មាអង្គុយបយលគាត់បយលតគាត់យល់ហើយអាត្មាប្រើមនុស្សចេតនាមួយគាត់ ញាតិញោមចង់មុនមកទៅឆាន់នៅផ្ទះអូខេតែបើទិញរបស់ផ្សារមកមកឆាន់នេះបើបេះបេះនងពីក្រោយផ្ទះបេះបន្លែពីក្រោយផ្ទះស្លឲ្យអាត្មាឆាន់មកទៅឆាន់ហើយអាត្មាថាអានឹងប៉ុនឲ្យជីវិតណាញាតិញោមចង់បានប៉ុនច្រើនដាំតឡាយអនងខ្លួនឯងក្បែរក្បែរផ្ទះដីកុំទុកឲ្យតនេដីស្រុកយើងជួអាចមិនស្រួលដោះទៀតឯងខ្ជិលគ្រប់គ្នាហើយម៉ែអង្គុយបញ្យលគាត់អញ្ចឹងថាញោមពាក្យចាស់និយាយថា ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយចុះបើយើងដីតទេអស់អាលីងហើយហ្នឹងយើងអស់មានអីស៊ីហើយហ្នឹងហើយក៏ថាទៅលក់ឯណាបើទីផ្សារអត់មានកុំតន់គិតអាធំពេកដាំស៊ីខ្លួនឯងសិនអាលក់មិនបានកុំគិតគ្រាន់តែយើងដាំស៊ីខ្លួនឯងក៏កាត់អានបើគិតពីសេដ្ឋកិច្ចក្នុងគ្រួសារបើយើងអត់ដាំមួយថ្ងៃយើងចំណាយ1000 2000រៀលទៅទិញពីផ្សារបើយើងមានខ្លួនឯងបេះនេះបេះនោះមានន័យថាយើងកាត់បន្ថយការចំណាយបើយល់ទៅគាត់យល់ចឹង នយោបាយអាត្មានយោបាយអញ្ចឹងមិនដាច់នយោបាយទៅបាញ់ពីណាទេវាទល់តែខ្មែរយើងខ្លាំងហើយយើងតែស្អីដង្ហើមនៅលើគេអស់ហើយភ្លើងយកពីគេខ្ទឹមម្រេចប៊ីចេងដឹកពីគេបន្លែដឹកពីគេឥឡូវថាគេដាក់គីមីក៏ដាក់ចុះថ្ងៃណាមួយគេអត់សប្បាយចិត្តគេបិទឈប់ដឹកឲ្យស៊ីម៉ែកម៉ែកទល់អង្គុយនិយាយគ្នាអញ្ចឹងណានិយាយយល់ណាមហាត្មកិនធីគាត់ គិតថាហេតុអីកាលនោះប្រជាជនឥណ្ឌាជាង300លាននាក់កាលនោះឥឡូវជាង1000ហើយតបអង់គ្លេសជាង100000នាក់នៅប្រទេសឥណ្ឌាអីគាត់អង្គុយស្យងហ្មងគាត់អង្គុយគិតថាតើកងតបឥណ្ឌានឹងវាបានអីស៊ីមិនដែលឃើញវាដឹកស្បៀងពីប្រទេសវាមកទេលុយក៏មិនដែលយកពីប្រទេសមួយបានតើលុយបានពីណា ថាបានពីមុខរបរដែលអង់គ្លេសបង្កើតនៅឥណ្ឌានិងតំងធ្វើរោងចក្រសម្លៀកបំពាក់លក់ឲ្យឥណ្ឌាឥណ្ឌាទិញចំណេញឲ្យកងតបកងតបវៃជនជាតិឥណ្ឌាលក់អំបិលហើយអំបិលបានពីណាថាផលិតនៅឥណ្ឌាយកទឹកសមុទ្រឥណ្ឌាធ្វើអំបិលលក់ឲ្យឥណ្ឌាស៊ីបានលុយពីឥណ្ឌាត្រួតក្បាលឥណ្ឌាគាត់ឃើញអញ្ចឹងគាត់ដើរបយលប្រជាជនអត់មាន Facebook ដូចយើងឥឡូវផង ពយល់ដោយមេត្តាធัวគាត់អត់ស្អប់ទេគុំដាក់ស្អប់ស្រឡាញ់គុំដាក់ស្អប់ស្រឡាញ់នៅពីមុខឃើញមនុស្សទាំងអស់សុទ្ធតែមនុស្សដែលត្រូវសង្គ្រោះឃើញទេពយល់ម្នាក់ម្ដងម្នាក់ម្ដងម្នាក់ម្ដងរហូតដល់ប្រជាជនឥណ្ឌានឹងដាំបន្លែខ្លួនឯងឈប់ទិញសម្លៀកបំពាក់អង់គ្លេសត្បាញខ្លួនឯងកម្មវិធីមួយទៀតគេហៅថាកម្មវិធីអំបិលស្អុយអំបិលស្អុយ គាត់នាំប្រជាជនទៅផលិតអំបិលហើយអំបិលគាត់ធ្វើវាវាមិនមានបច្ចេកទេសដូចគ្នាវាមិនបានបានសអីវាខ្មៅខ្មៅប៉ុន្តែគាត់សួរថាតើអ្នកដាក់អំបិលក្នុងសម្លប់បំណងដើម្បីអីគឺដើម្បីឲ្យប្រៃសួរថាអាសហើយអាខ្មៅអាណា ប្រៃជាងទៅដូចតែគ្នាហើយជប់បស៊ីអំបិលឥណ្ឌាទៅវាមិនចំណេញគ្នាយើងនាំគ្នាធ្វើអំបិលនាំគ្នាទិញអំបិលឥណ្ឌាយូយូយូអង់គ្លេសចាប់ត្រាំខ្សោយរឿងផាក់ហែឃើញទេខ្លាំងណាស់ ហើយពេលដែលគាត់ធ្វើព្យុហយត្រាធោអហិង្សាគេវាយយើងបាន តែអត់ឲ្យកងតបគាត់នឹងតគេទេគេវាយកាន់តែច្រើនកាន់តែល្អអញ្ចឹងបើថាដាក់គោលដៅត្រូវហើយលះបងអីក៏ត្រូវទៅដែរអានឹងបានទៅរួចពេលណាដែលកងតបឥណ្ឌាវៃអិនកងតបអង់គ្លេសវៃឥណ្ឌាកាន់តែច្រើន អ្នកកសាចាប់ដើមចុះចុះពិភពលោកកាន់តែឃើញឃើញភាពសាហាវរបស់កងតបអង់គ្លេស អហិង្សាសកម្មមិនមែនខ្សោយទេទីបំផុតគាត់ចង់ឲ្យគេចាប់គាត់ដាក់គុកទៀតគាត់បញ្យល់សូម្បីតកូនក្មេងក៏យល់ដែរនឹងគឺការបញ្យល់ដោយមេត្តាធម៌យល់ទេអ្នក assistant របស់អឺរបស់ម៉ាស់ម៉ាក់គិនធីមួយអាយុប្រហែលជាជិត10ឆ្នាំទេថ្ងៃចុងក្រោយទៅជួហាក់យើត្រាធំជាងគេគេចាប់គាត់ដាក់គុកដល់ពេលហ្នឹងកូនទូចហ្នឹងនិយាយថាម៉េច ប៉ាមោទនភាពរបស់ខ្ញុំណាស់ដែលប៉ាជាប់គុកថ្ងៃនេះប៉ាកុំឆាប់ចេញពេកយ៉ាងហេតុប៉ាជាប់គុកត្រូវ2ឆ្នាំក្មេងទូចក៏យល់ដែរអីគុកដាក់អីអស់បំរឹសបោះបោគុកកន្លែងហើយហើយបើថាប្រជាជនមិនតន់យល់ទេទៅមួយងាប់មួយទៅពីរងាប់ពីរស្លាប់ហើយដោះស្រាយអត់កើត អញ្ចឹងជាជាងការបន្ទោសគ្នានឹងគ្នាពន្យល់ពន្យល់ឲ្យយល់ថាតើយើងព្រមអត់តើយើងចង់កែប្រែអត់តើយើងចង់រក្សាស្រុកទេសយើងអត់ដាក់សំណួរតែប៉ុណ្ណឹងហើយចាំយើងរកវិធីសាស្ត្របញ្យល់នឹងអញ្ចឹងប្រទេសយើងមានគ្រប់ទាំងអស់ខ្មែរមកមើលអូស្ត្រាលីមើលអាមេរិកកាំងគ្មានប្រទេសណាល្អជាងស្រុកខ្មែរយើងជនជាតិបារាំងមួយគាត់ថា ស្រុកខ្មែរដូចកូនកំមុំព្រំអាចាររីស្អាតណាស់តែម្ចាស់អត់ដឹងខ្លួនហើយយើងត្រូវដឹងថាបើប្រទេសយើងអន់គេចង់បានធ្វើអីបើសិនតែថ្មសុទ្ធដាំអីម្ដងឧទាហរណ៍គេចង់បានធ្វើអីអាគេចង់បានមកពីវាឆ្ងាញ់ឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ស៊ីហូតហ្នឹងហើយយល់ទេហ្នឹងហើយចាប់ហើយចាប់យល់ទេទទួលបានទេបាទណា